សទ្ធាគឺជាសោបនៈធម៌សទ្ធាមិនដែលយល់ខុសទេសទ្ធាមិនដែលនាំសត្វលោកទៅអបាយភូមិទេសទ្ធាគឺជាសោបនៈធម៌កើតជាមួយតែចិត្ត3ពួកទេ កើតជាមួយនឹងកុសល កើតជាមួយនឹងវិបាកកើតជាមួយនឹងកិរិយាអត់ដែលកើតជាមួយអកុសលមិនដែលកើតជាមួយនឹងមោហៈមិនដែលកើតជាមួយនឹងលោភៈ មិនដែលកើតជាមួយនឹងតោសៈទេអញ្ចឹងសទ្ធាជាបាបទេសទ្ធាមានអាក្រក់ទេតួសទ្ធានឹងអត់ដែលខុសទេប៉ុន្តែវាអាចជាហេតុជាដើមចំនៃជំនឿខុសនឹងត្រូវផ្សេងផ្សេងទៀតពីព្រោះសទ្ធាគ្មានភ្នែកសទ្ធាអត់មានភ្នែកទេសទ្ធាគឺជាធម្មធាតុដែលរុញច្រាននៅចិត្តសន្តានរបស់យើងនឹងឲ្យក្រៀកចេញពីរណ្ដៅបាប រណ្ដៅអកុសលប៉ុន្តែដោយសារវាអត់មានចង្កូត វាអត់មានភ្នែកវាគ្រាន់តែរើភ្លុចចេញពីរណ្ដៅហ្នឹងទៅដូចឡានអញ្ចឹងខំលើរើភ្លុចចេញពីភក់ទៅធ្លាក់ជ្រោះក៏មានដែរប៉ិនបានក្រៀកក្រៀកចេញអំពីរណ្រណ្ដៅសទ្ធានឹងដូចគ្នា អូសយើងចេញពីអកុសលប៉ុន្តែអាចចេញពីអកុសលរួចទៅវាធ្លាក់ទៅក្នុងស្អីមួយទៀតក៏មានដែរដូច្នេះតើបព្រះអង្គសម្ដែង អំពីបញ្ញា ដែល ដូចជាចង្កូត ឬក៏ដូចជាត្រីវិស័យឬក៏ដូចជាពន្លឺភ្លើងឡាន សម្រាប់តម្រង់ទិសដៅនៅពេលដែលវាចេញ អំពីអកុសលនឹងហើយកុំឲ្យធ្លាក់ទៅក្នុងអកុសលដតីទៀតបើប្រៀបជាមួយនឹងរថយន្តសទ្ធាដូចជាកម្លាំងម៉ាស៊ីនដែលទាញចេញអំពីរណ្ដៅភក់រីឯបញ្ញាប្រៀបដូចជាចង្កូតចឹងឯងឧទាហរណ៍វែងឆ្ងាយពេកពិបាកគិតឥឡូវសំដែង តាមធัวថាលក្ខណៈនៃបុគ្គលអ្នកមានសទ្ធាពិតប្រកបនឹងមាន3ចំណុច ទី1អ្នកមានសទ្ធានឹងតែងប្រាថ្នាជួបនៅសប្បុរសឬក៏មនុស្សល្អនឹងលក្ខណៈទី1លក្ខណៈទី1នេះសំដៅទៅដល់ការជ្រះថ្លា ទុកចិត្តទៅលើ អំពើរបស់អ្នកដតីនោះ ដូចជាមានសទ្ធាជាមួយនឹងព្រះសម្មាសម្ពុទ្ធឬក៏ជាមួយនឹងព្រះសង្ឃដែលមានអរិយាប័ត្រគួរជាទីជ្រះថ្លានឹងដែលអាចគួរទុកចិត្តបានអាស្រ័យ ទៅលើការនិយាយស្ដីអីអាស្រ័យទៅលើការប្រព្រឹត្តគួរជាទីទុកចិត្តបានជ្រះថ្លាអង្គុយចិត្តនឹងលក្ខណៈទី1លក្ខណៈទី2របស់អ្នកមានសទ្ធាពិតប្រកបនឹងគឺមានបំណងចង់តែស្ដាប់ព្រះធម៌ពេញចិត្តនឹងការស្ដាប់ធម៌ធម៌នឹងមិនមែនធម៌អសប្បរោះគឺគឺសត្ថាមេសៈជាធម៌របស់សបោះរោះពីព្រោះពាក្យថាធម៌នឹង អសប្បុរសក៏មានធัวរបស់គេដែរធัวនឹងគឺជាមេគាជាគឺជាការប្រព្រឹត្តនិងការយល់ដឹងរបស់ គេហើយដឹកនាំសត្វលោកទៅរមិឆាទិដ្ឋិនឹងឯងជាធัวរបស់ អសប្បុរសអសប្បុរសតែលក្ខណៈនៃបុគ្គលអ្នកមានសទ្ធា តែងពេញចិត្តស្ដាប់នៅធัวរបស់សប្បុរសដែលដឹកនាំបង្ហាញអំពីការពិតហើយនឹងលក្ខណៈទី3ជាអ្នកលះបង់នៅសេចក្តីកំណាញ់សារឡើងវិញទី1លក្ខណៈបុគ្គលដែលមានសទ្ធា ទី1មិន ចូលចិត្តចូលទៅអង្គុយចិត្តនឹងមនុស្សល្អឬក៏អ្នកមានសិលជាសប្បុរសទី2ពេញចិត្តនឹងការស្ដាប់នៅធម៌របស់សប្បុរសទី3ជាអ្នកលះបង់នៅមច្ឆរិយៈសេចក្តីកំណាញ់ជាលក្ខណៈសម្គាល់របស់បុគ្គលដែលមានសទ្ធា យើងបែរមើលពុទ្ធបរិស័ទយើងសពថ្ងៃ មានចំណុច3នឹងច្រើនទេ ក្នុងប្រទេសយើង យើងមើលទស្សនវិជ្ជាសបោទេចំណុចហ្នឹង ណាច្រើនឬក៏តិចថ្ងៃសិលទៅរកពុទ្ធដែលទៅរកអ្នកតាណាច្រើនជាងហ្នឹងហ្នឹងវាច្រើនវាច្រើនហ្នឹងមិនបាច់និយាយអាហ្នឹងលក្ខណៈទី1របស់អ្នកមានសទ្ធាមិនចូលចិត្តចូលទៅរកអ្នកតាអញ្ចឹងហ៎ចូលចិត្តទៅរកគ្រូទាយអញ្ចឹងហ៎ទី1ចូលចិត្ត ទៅរកគ្រូស្រោចទឹកអញ្ចឹងទី1លក្ខណៈរបស់អ្នកមានសទ្ធាទី1មិនជាមិនអាត្មាប្រកាសថាឈប់ទេសនាមួយយាយយាយហ្នឹងសួរមិនឆ្លើយនឹងទី1ចិត្តទី2ហើយអ្នកស្មូតអត់លឺឆ្លើយសត្វតែឲ្យកើតបញ្ញាទីនេះហងសូត្រមិញកំហុសរបស់ពុទ្ធបរិស័ទយើង ស្ដាប់ធោភាកច្រើនមិនមែនឲ្យយល់ដឹងពេលស្ដាប់នឹងទេគ្រាន់តែស្ដាប់យកបនិស័យចាំជាតិក្រោយមែនទេភាកច្រើនអញ្ចឹងមែនទេតាមពិតឧទាហរណ៍តែញាតញោមឈឺញាតញោមទៅជួបពេទ្យពេទ្យឲ្យថ្នាំយើងថាចាំជាតិក្រោយចាំលេបលេបថ្នាំឥឡូវនេះថាចង់ជាអត់ថាចង់មិនចង់ជាជាតិក្រោយកិលេសបច្ចុប្បន្នការយល់ដឹងបច្ចុប្បន្នរឿងដែលចង់បានជាតិក្រោយនឹងហើយជាឱកាសដែលគេបោក ខ្មែរយើងឡើងសន្លប់អស់ជួប៉ុណ្ណេះបានឋានសួគ៌ជួប៉ុណ្ណោះបានឡើងប្អិនអានឹងមិនសារជាតិក្រោយដោយកន្លែងយកឈ្មោះសម្ដេចជួនណាយកទៅប្រើ30000ដុល្លារបានតំណែងទី6នៅឋានប្អិននឹង ដឹងតែមកតំណែងជួអាតំណែងទី5នឹងប្រហែលហើយតំណែងទី1មិនដឹងប្រហែលសែនណាអ្នកស្មូត ស្ដាប់ធัวឥឡូវចង់បានបញ្ញាពេលណាឥឡូវហ្នឹងឯង មិនមើលមុខញាតញោមដូចតែដេញជំងឺលេបឆ្នាំ100ឆ្នាំហើយវាមិនជាសោះអញ្ចឹងគ្រូច្រើនជំងឺរឹតញាតិញោមមើលទៅណាស្មូតមុនមិញអីណាឲ្យដូចគេច្រោះអល់ផ្លូវប្រាប់ដោយផ្ងារបស់ផ្កាប់មកអំពីដំណើរចូលមកកាន់ពពុទ្ធរបស់យើងរាល់ថ្ងៃ នេះវាអត់តាមដំណើរការសម័យព្រះអង្គអ្នកចូលមកកាន់ពពុទ្ធកាលសម័យព្រះអង្គគឺចូលមក ដោយមិនដឹងខ្យល់ភាកច្រើនដែលចូលធម្មធុសង្កទានចឹងផង ទៅដោយអត់ដឹងហ្មងជួបប្រពន្ធនឹងអត់ដឹងអីទេប៉ុន្តែដល់ពេលបានស្ដាប់ហើយដល់ទៅយល់ទៅវាភ្លឺទៅទៅបន្លឺពាក្យថាអូច្បាស់ដោយផ្ងារបស់ដែលផ្កាប់វិញ្ញាណយោមកលើនឹងផ្ងាប់ផ្ងាប់កាប់ផ្ងាប់កាប់ផ្ងាប់កាប់ទៅមិនទៅទៅមិនទៅវាអត់ច្បាស់ធ្វើអត់ច្បាស់រហូតមកដល់បច្ចុប្បន្ននេះណាជនជាតិឥណ្ឌានៅតែធ្វើអីច្បាស់ដោយបណ្ឌិតអាមេរិកា បណ្ឌិតអាមេរិកាគាត់ជាពូជចន្ទដៀលទេប៉ុន្តែត្រូវត្រកូលព្រាមគ្រូដែលជាវណ្ណៈព្រាមនឹងលាក់ប្រវត្តិឲ្យឲ្យរៀនពួកគេមិនឲ្យរៀនជាមួយទេរួចទៅឃើញ តែឆ្លាតក៏បញ្ជូនទៅឲ្យរៀននៅអាមេរិកត្រឡប់មកវិញគាត់ចង់ជួយប្រទេសជាតិគាត់ឲ្យកែប្រែទម្លាប់មើងងាយគ្នានឹងគាត់យកធោពពុទ្ធជាគោលហើយធោព្រះសម្មាសម្ពុទ្ធនឹងស្ទើរតែវាបាត់សមោលពីឥណ្ឌា គាត់ធ្វើវិធីបដូរសាសនា លើកទី1មនុស្សចូលរួមបដូរជាមួយគាត់រាប់សែនអ្នកមុននឹងគាត់ប្រកាសរឿងដូរសាសនានឹងឥណ្ឌាគោរពទេវៈច្រើន នៅពេលដែលគេដូរច្បាស់លាស់ដូចមនុស្សលេងប្រពន្ធចាស់ហើយយកប្រពន្ធមួយទៀតចឹងឥឡូវអាត្មាសួរមួយទៀតបរោះម្នាក់មានប្រពន្ធហើយចង់យកប្រពន្ធមួយទៀត បើសិនបើមិនតន់លេងប្រពន្ធចាស់ដាច់ទេទៅយកអាប្រពន្ធថ្មីណាសុកទេអាចមានទឹកអាស៊ីតអាត្មាស្ដាប់គេសម្ភាសអ្នកដែលដូរសាសនាទាំងអស់ដែលពីមុនធ្លាប់ជឿព្រះម៉ែនេះប្រម៉ែនោះអីសពគ្រប់ដល់ពេលគាត់ដូរហើយដល់នៅបរតនៈត្រៃជាទីពឹងគាត់រើអាទេវៈនឹងបោះចោលក្នុងទឹកអស់ហើយគាត់និយាយថានៅពេលដែលបានដើរតាមគន្លងព្រះសម្មាសម្ពុទ្ធដូចគ្នានឹងគាត់ដកថ្ម100គីឡូចេញពីលើក្បាលចឹង មានន័យថាអត់មាន អង្គទេវៈណាមកសង្កត់ក្បាលគាត់ទៀតទេគឺគាត់មានសេរីភាព ក្នុងការសម្រេចចិត្តខ្លួនឯងដើម្បីធ្វើនៅអ្វីដែលគាត់ចង់ធ្វើអ្វីដែលល្អដោយកាយដោយវាចាដោយចិត្តខ្លួនឯងច្បាស់លាស់ច្បាស់លាស់ចឹងមកក៏លេចមកមើលយើងឥឡូវនេះវិញអ្នកដែលកុហកព្រះជាងគេគឺយាយយាយនឹងមកកុហកហើយកុហកថ្ងៃណាមិនកុហកកុហកថ្ងៃសិលកុហកថាម៉េច ណដ្ឋិមេសរណងអញ្ញងវត្ថុដតីជាទីពឹងទីរលឹកនៃខ្ញុំបកណាមិនមានទេពុទ្ធោមេសរណងវរងមានតែប្រពុតជាម្ចាស់ជាទីពឹងទីរលឹកដល់ភាសារបស់ខ្ញុំបកណាអេទេនសច្ចវជាអ្នកហោតមេជាយមង្គលឹងសូមសេរីសួស្តីជាយមង្គលចូលមានដល់ខ្ញុំបកណាដោយការពោលនៅពាក្យសច្ចៈនេះសង្យាមុខព្រះសច្ចៈសច្ចៈថា វត្ថុដតីពាក្យថាវត្ថុដតីនឹងអ្នកតាក៏ដោយប្រអិនក៏ដោយប្រព្រំក៏ដោយស្អីទៅដោយអត់យកមកជាសរណៈជាទីពឹងទៀតទេ មានតែប្រពុតមួយគាត់សន្យាចឹងហើយសន្យារាល់ថ្ងៃសិលនឹងយ៉ាងហោចហើយបាននមស្ការរាល់ថ្ងៃទីក៏ហក់រាល់ថ្ងៃមកយាយយាយនឹងក៏ហក់ព្រះជាងគេហើយជាចង់ដល់នៅពៀនងនៅពៀនចុះមកមុខចឹងមកក៏ហក់ព្រះតែរហូតហ្នឹងហើយឈប់ហើយ ដូចអាចិត្តឧទាហរណ៍ប្រៀបធៀបចឹងដូចប្តីហើយនឹងប្រពន្ធចឹងមុនចេញទៅប្រពន្ធរបស់ឯងកុំចិត្តតែមាននេះឯនោះថាពុំព្រួយបើពលឹងបងស្មោះតែអូនមួយប៉ុន្តែចេញផុតទៅលបងមិនតាន់នេះសញ្ញោពុបទៅបាត់អានឹងគេប្តីស្មោះទេស្មោះទេអាហ្នឹងស្មោះមួយក្មេងអញ្ចឹងហើយបានជាពុទ្ធជនយើងហ្នឹងព្រះអង្គអត់ហៅថាកូនទេពីព្រោះវាមាន មុខមានក្រោយអត់ច្បាស់ ការងារស្អីក៏ដោយកាលណាធ្វើមិនច្បាស់លទ្ធផលគឺអត់ច្បាស់ការងារដែលគ្មានជំនាញច្បាស់គ្មានទំនុក ចិត្តច្បាស់អញ្ចឹងសទ្ធានឹងប្រែមួយយ៉ាងទៀតហៅថា confident confident ការទុកចិត្តការមានទំនុកចិត្តថាកម្មពិតជាមានផលពិតជាមានព្រះពុទ្ធសំដែងនឹងពិតជាមានពិតប្រកបការទុកចិត្តទៅលើហេតុនិងផលយ៉ាងនេះធ្វើឲ្យយើង ធ្វើដំណើរដោយទុកចិត្ត ពីព្រោះដំណើរដែលយើងដើរវាមានផ្លូវបែកច្រើនណាស់ងាយវង្វេងបំផុតងាយនឹងគេបញ្ឆោតបំផុតចំពោះអ្នកដែលស្គាល់ផ្លូវមិនច្បាស់ផ្លូវទៅផ្ទះយើងឬក៏ផ្លូវណាមួយដែលយើងត្រូវទៅមិនមែនមានតែផ្លូវមួយវាមានផ្លូវបែកទៅនេះផ្លូវបែកទៅនោះផ្លូវបែកទៅនោះប៉ុន្តែច្រឡំផ្លូវសម្រាប់តែអ្នកដឹងផ្លូវមិនច្បាស់ជើបើអ្នកស្គាល់ច្បាស់ច្រឡំទេអត់ទេ ស្គាល់ផ្លូវច្បាស់ទោះបីមានអ្នកមកបន្លំយើងទេផ្លូវទៅណាឡំទៅនោះហេ100អ្នកទៀតមកប្រាប់ក៏យើងអត់ទៅដែរពីព្រោះស្គាល់ច្បាស់ជិបបើស្គាល់អត់ច្បាស់ងាយវង្វេងទេធួមិនបាច់ស្ដាប់អីច្រើនទេញាតិញោមអាត្មាវាហត់ណាស់ហងៃសំដែងជួនកាលធម្មកថានិយាយទៅដល់មហា ប្រធានបាត់និយាយទៅដល់កពីជ្រៅជ្រៅបាត់ប៉ិនដល់មកមើលយាយយាយស្ដាប់ធំឯងខណៈផ្លូវចាប់ដើមរួមឃើញបង នៅតែបន់អ្នកតាដដែល នៅតែដើរទៅច្រឡំចូលផ្លូវខ្មោចដដែលដើរទៅច្រឡំចូលផ្លូវអ្នកតាដដែលឃើញណាអញ្ចឹងបានជានៅក្នុងអរិយមគ្គអង្គ8ព្រះអង្គត្រូវដាក់សម្មាទិដ្ឋិនឹងខាងដើម គេមុននឹងចេញដំណើរត្រូវដឹងតែទិសដៅដែលយើងត្រូវទៅសិនបើកាលណាវង្វេងទិសដៅហើយទៅកាន់តែឆ្ងាយកាន់តែពិបាកដូចសពថ្ងៃអ្វីល្អល្អយើងមិនរសាទេប៉ុន្តែពិធីអត់បានការដូចក្រុងពលីក្រុងស្អីនេះ សុំទឹកសុំដីគេយកដីចិត្តអស់នៅតែសុំទៀតសុំពីនរណា ស្ដេចស្វាឯណា ក្រុងពាលីនឹងនៅឯណា ក្រុងពាលីអាត្មាសិក្សាប្រវត្តិទៅអត់មានអីច្រើននឹងប្រវត្តិពីបុរាណកាលមកមែនទែនប៉ុន្តែឥឡូវអាចារ្យនឹងបន្ថែមបន្ថយនឹងស្អីមើលមិនយល់អីជឿអីជឿយ៉ាងនេះហេអាត្មាថាបើក្រុងពលីទេហោដូចបឹងកក់អីក៏យកដីអស់ មកទៅដល់ធ្វើក្រុងពលីកន្លែងហ្នឹងយកដីមកវិញបានអាស្មាជាគ្រប់ត្រួតអាស្មាទៅធ្វើគ្រូក្រុងពលីដល់ក្រុងពលីឲ្យដីប្រជាជនអស់ក្រុងពលីយូរយូរគេយកដីចិត្តអស់អត់មើលស្ដេចពលីហ្នឹងងាប់បាត់តាំងពីអង្កលនោះយើងត្រូវដឹងថានិយាយហេតុផលវាជាហេតុផលពិតផងវាជាគំនិត logic ផងសូម្បីស្ដេចផែនដីមិនបាច់ថាស្ដេចដតីឲ្យក្រុងពេលីស្ដេចក្រុងពេលីនេះវាមិនមែនជនជាតិខ្មែរទៀតស្ដេចស្វានៅឯណានោះ ឥឡូវសូមបីតែស្ដេចខ្មែរដូចក៏បាទសេសេហនុចឹងតើសោយទីបង្កត់មានវេណាឲ្យសោយរាជទៀតទេប្រជាជនរងទុកទៅសុំពីសម្ដេចសេនុលែងបានហើយមិនគិតឆ្ងាយពេកអញ្ចឹងឥឡូវនេះយើងកាត់តន់បើព្រះអង្គអស់ជីវិតហើយទៅសុំបានទៀតទេសុំបានទៀតទេហើយចាក់ស្ដេចក្រុងពេលីនោះវាប្រហែលកោត ឆ្នាំហើយហើយវាមិនមែនកើតនៅស្រុកខ្មែរយើងទៀតវារឿងបុរាណកាលនៅឥណ្ឌានោះហើយយើងជឿទៅមកសុំនៅនេះ សុំយូរយូរគេយកអត្រាតោមកឈូសដៃយកអស់អត់មានកន្លែងនៅហើយចេះតែសុំហើយបញ្យល់មិនក៏មិនយល់ដែរហើយថាមានសទ្ធាមិនប៉ុន្តែសារអ្នកនិយាយពីសទ្ធានឹងអ្នកចូលច្រើនបានច្រើនអ្នកចូលតិចបានតិចអញ្ចឹងទៅលប់សទ្ធាអស់លីងនឹងចប់ហើយតើអាត្មានិយាយទៀតស្ដីឲ្យងើបមុខមលួយដែរយ៉ាងបានហើយណាចម្រើនពរញាតញោមនៅអូវសៀហើយបនសង្កទានអីអាត្មាទេសញឹកហ្នឹងប៉ុន្តែថ្ងៃនេះនិយាយរឿង អ្នកមានសទ្ធាបន្តិចចាហើយដាំចឹងថាឲ្យតែសុំក្រុងពលីឲ្យតែច្រើនទៅគុំគុំគិតការពារអ្វីអ្វីរបស់យើងមរតកវប្បធម៌គុំការពារសុំតែក្រុងពលីបន្តិចអស់ដីនៅ